លាក់លែងចិត្តប្អូនជាទួតមួយខេមរៈសេរីមុន អាយុ18ឆ្នាំម្ដាយអាយុ72ឆ្នាំ ដល់ស៊ើបមើលទើបដឹងកាពិតថាលោកអ្នកបានជ្រាបរួចមកហើយថា កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia Idol រដូវកាលទី4វគ្គចាត់ audition សប្តាហ៍ទី4កាលពីយប់ថ្ងៃទី29ខែឧសភា ចម្រាញ់បានបេក្ខជនបេក្ខនារីជាច្រើនជាប់ទៅវគ្គបន្តក្នុងនោះក៏មានប្អូនជាទួតមួយ របស់កម្ពុជាតារាចម្រៀងខេមរៈសេរីមុនផងដែរបេក្ខនារីឈ្មោះអ៊ិតសុភាឧសាហៅអ៊ិតជូលីណា អាយុ18ឆ្នាំមកពីខេត្តកំពង់ចាមត្រូវជាប្អូនស្រីជាទួតមួយតារាចម្រៀងខេមរៈសេរីមុនបានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថាសំមុខដែលអូនក្បត់បងមកបកស្រាយ ក្រោយបកស្រាយចប់ទោះមានចំណុចខ្វះខាតមួយចំនួន តែរូបនាងអាចទៅមុខបន្តបានក្រោមការសម្រេចផ្ដាល់យេស4ពីគណៈកម្មការ មុននឹងបង្ហាញសកម្មភាពនៅ ចំពោះមុខគណៈកម្មការអិនជូលីណារៀបរាប់ថាជីវិតពោពេញដោយការមើលងាយខ្លួនជាក្មេងស្រីម្នាក់ដែលគេមើលងាយ ទៅលើជីវភាពគ្រួសារបច្ចុប្បន្នខ្លួនមានតែម៉ាក់ខ្លួនជាកូនទូល ខ្លួនអត់មានឪពុកនោះទេដោយមានម៉ាក់ជាគ្រូរបាំបុរាណតែបច្ចុប្បន្នគាត់ចូលនិវត្តន៍ចូល10ឆ្នាំជាងហើយ ហើយមានអាយុ72ឆ្នាំនិយាយដល់ពាក្យថាប៉ាឬឪពុកនោះស្រាប់តែបេក្ខនារីស្ថិតក្នុងវ័យ18ឆ្នាំរូបនេះបង្ហូរទឹកភ្នែកនិយាយថាខ្លួនអត់ដែលស្គាល់ពាក្យថាប៉ាឬឪពុកតាំងពីតូច ដោយម៉ាក់របស់ខ្លួនប្រាប់ថា ពួកគាត់បែកគ្នាតាំងពីខ្លួននៅក្នុងពោះ ខ្លួនចង់ជោគជ័យយកជ័យលាភីជូនម៉ាក់ឲ្យបានម៉ាក់របស់ខ្លួនដើរតួជាឪពុកផង ជាម្ដាយផង ទោះគាត់អត់មានថវិកាគ្រប់គ្រាន់តែគាត់ព្យាយាមឲ្យខ្លួននិពន្ធចុះគាត់អ្នកជួយពីក្រោយ និងមានបងម្នាក់ជួយជំរុញក្រោយពីស្ដាប់ការរៀបរាប់ របស់បេក្ខនារីខាងលើនេះរួចមកមាន មហាជនជាច្រើនលើកជាចម្ងល់ស្រដៀងស្រដៀងគ្នាថាបើម្ដាយអាយុ72ឆ្នាំ ហេតុអីមានកូនអាយុ18ឆ្នាំ ព្រោះអាយុប្អូនយាយខ្ញុំប្រហែលជា34ឆ្នាំទេយាយខ្ញុំមានចៅទួត អាយុ17ឆ្នាំទៅហើយអញ្ចឹងមានន័យថាគាត់អាយុ54ឆ្នាំទើបមានកូនមិនអាចទេម្ដាយអាយុ72ឆ្នាំនោះ បើហុកអីអាចថាមានកូនអាយុ18ឆ្នាំឆ្លើយតបទៅនឹងការលើកឡើងនេះមានមតិខ្លះបានឆ្លើយតបជំនួសសម័យខ្លួនថា គាត់មានកូននឹកអាយុច្រើនហើយគាត់មាន តែកូននឹងមួយទេ ហើយស្រឡាញ់កូននឹងខ្លាំងណាស់កូនឲ្យតែចង់បានអីគឺឲ្យនឹងគាត់មានជូលីណាអាយុរៀងច្រើនណាស់តែខ្ញុំមិនដឹងថាគាត់មានកូននៅអាយុប៉ុន្មានទេចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ